សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា បាទថ្ងៃនេះបង្ហាញអំពីរបៀបនៃការកាត់ពទាបន្ទូចពើបាទនេះពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះឃើញការលូតលាស់របស់វាគឺល្អបាទកូនច្រើនអឺគឺយើងមិនពេលដែលយើងដូរផើងវា គឺយើងមិនបាច់ដកទង្រឹះទេគឺយើងកាត់អញ្ចឹងនេះឃើញទេឃើញការលូតលាស់របស់វាបានល្អហើយបាទហើយវាមានកូនច្រើនឃើញទេកូនបានច្រើនណាស់ អញ្ចឹងយើងព្យាយាមធ្វើអញ្ចឹងទៅហើយក៏អញ្ចឹងនេះនេះវាចាប់ផ្ដើមមានកូនមួយហើយបាទអញ្ចឹងយើងកាត់ទុកអញ្ចឹងបាទនេះឃើញទេយើងទុកដើមទុកគោវាអញ្ចឹងបាទនេះការលូតលាស់របស់វាបាទនេះមួយដែរនេះឃើញទេនេះគឺឃើញទេនេះចាប់ផ្ដើមមានកូននេះកូនបានមួយហ្នឹង បាទអញ្ចឹងយើងព្យាយាមអញ្ចឹងទៅអានេះគឺកូនរបស់វាបានច្រើនបាទគុលរបស់វាវាបានលុបដីហើយនេះឃើញទេអញ្ចឹងយើងអត់ខាតទេយើងបំបែកបានបានដោដូរដាក់ផើងថ្មីហើយកូនរបស់វាគឺយើងអត់ខាតទេបាទនេះកូនចាប់ដើមល្អនេះណាបាទកូនវាបានច្រើនបាទអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe ផងបាទអរគុណជម្រាបលាបាយបាយ